សម្រេចចិត្តថាដើរចេញស្នេហានេះអូនថាអ្នករ៉ាប់រងដូចមិនទំនងឬក៏អូនចិញ្ចឹមកូនចិនលួយលែនឹងអ្នកថ្មីហើយវអូនថាផ្លូវពួកយើងមិនគួរបន្តបងត្រៀមចិនមិនបានពេលណាយើង move on អូនថាអូនមិនខ្វល់អូនលែងរវល់ជំរឿនមានច្រើនណាបងគួរតែ លងបេះដូងឲ្យបងលុតជង្គង់សម្រក់ទឹកភ្នែកនឹងមុខអូនទំរមកដល់ថ្ងៃនេះឧបសគ្គឆ្លងក្រុងនីតិគួរតែទៅបន្តមិនគួរមិនឈប់ you fucking blame me អូនគួរតែចាំនៅថ្ងៃដែលលូនផ្ដើមសន្សំសន្សំវាមានសំណើមដូចទឹកសន្សើមស្នេហ៍រីកគ្រប់រដូវព្រោះបងមាននូនមកសើម បងជាអ្នកដាក់ជីរីឯទឹកអូនអ្នកស្រោចអីលើដីស្ងួតប្រេះឃើញគ្រប់ប្រហោងគ្នាធ្លាប់ពីអ្នកបាត់មួយមិនទំនង I don't know why and I don't get it គេនោះល្អត្រង់ណារឿងចាញ់សំដីគេលងនៅស្ដាយពេលវេលាមិនចង់ចាប់ផ្ដើមនឹងអ្នកថ្មីស៊ីអត់ស៊ីឃ្លានស្មោះស្ម័គ្រនឹងគ្នាដូចបាក់សី តែអូនដែលចិត្តជន់បេះដួងបងផ្ទុកនឹងដីចិត្តមិនទាន់ដាច់អូនឆ្លៀតចាប់ផ្ដើមនឹងអ្នកថ្មី